ចំណុចចុងក្រោយចុងចង់លើកជាយោបល់ពាក់ព័ន្ធបញ្ហាការដណ្ដើមគ្នាអំពីបញ្ហាធ្វើជាកម្មសិទ្ធិរឿងនេះវាជារឿងដែលមិនគួរចិញ្ចឹមកំណោះដែលអូសបន្លាយមិនចេះចប់មិនចេះហៅទៅលើបញ្ហាខ្លះដូចជាសត្វថ្ងៃនេះ មានរឿងរ៉ាវកើតឡើងក្នុងបញ្ហាបដាលដែលខ្មែរហៅថាក្បាច់គុណខ្មែរថៃហៅថាមួយថៃឡាវក៏មានផ្សេងម៉ៃវ៉ាក៏មានផ្សេងយើងច្បាស់ជាដឹងថា នៅតាមប្រាំប្រាសាទរបស់យើងពិតជាមាន នៅក្បាច់គុណនោះពិតប្រកបក៏ប៉ុន្តែចំណុចនេះ តើយើងអាចធ្វើការសន្ទនាជាមួយបណ្ដាប្រទេសដែលជាប់ពាក់ព័ន្ធដូចជាកន្លងទៅខ្ញុំក៏មានការសន្ទនាជាមួយនឹងនាយករដ្ឋមន្ត្រីថៃមានការសន្ទនាជាមួយនឹងនាយករដ្ឋមន្ត្រីឡាវប៉ុន្តែមិនតែនៅម៉ាយ៉ាម៉ាយើងមិនទាន់មានការសន្ទនាគ្នាទេតើយើងអាចនឹងពិភាក្សាគ្នាសម្រាប់សម្ពោធគ្នាបានទេឧទាហរណ៍ យើងអាចចុះបញ្ជីរួមគ្នាចុះបញ្ជីរួមគ្នានៅក្នុងក្របខ័ណ្ឌបេតិកភណ្ឌអរូបីរបស់អង្គការ UNESCO ដែលកន្លងទៅឧទាហរណ៍មួយនេះការទាញប្រប់យើងបានបញ្ចុះបញ្ជីជាមួយគ្នាប៉ុន្តែយើងក៏អាចធ្វើការសម្រុះសម្រួលដែរខ្ញុំលើកឧទាហរណ៍យើងចុះបញ្ជីរួមគ្នាទៅក្នុងប្រភេទកីឡានេះ ទៅក្នុងអូឡាំពិកឧទាហរណ៍ទៅប៉ុន្តែបើសិនមកប្រកួត នៅកម្ពុជា យើងហៅឈ្មោះថាគុណខ្មែរពេលដែលប្រកួត នៅ ក្នុងប្រទេសថៃហៅថាមួយថ្ងៃពេលដែលប្រកួតនៅក្នុងប្រទេសឡាវហៅថាគុណឡាវហ្នឹងថាដាក់ខ້ອຍទៅប្រកួតនៅប្រទេសម៉ាយ៉ាម៉ាយើងហៅតាមចំទៅហើយយើងរកការសម្រងសម្រួលនេះបានគឺបើរកការសម្រងសម្រួលនេះបានខ្ញុំគិតថា យើងមិនកាត់ចាំបាច់តោះគ្នាដណ្ដើមគ្នាធ្វើជាម្ចាស់នោះទេគឺយើងគឺជារបស់យើងនៅ ក្នុងប្រទេសកម្ពុជាមកគឺមិនមែនប្រកួតមួយថៃគុតបាច់គុនថៃទេគឺមកដល់ប្រទេសកម្ពុជាគឺប្រកួតបាច់គុនកម្ពុជាប៉ុន្តែទៅដល់ប្រទេសថៃគឺប្រកួត មួយខែហ្នឹងទៅទៅដល់ប្រទេសឡាវគឺប្រកួត តាមអាហ្នឹងមួយរឿងមួយឧទាហរណ៍បញ្ហាសក្រាតសក្រាតនេះតើយើងអាចចុះរួមគ្នាទេរវាងសកានកម្ពុជាសក្រាននៅថៃសក្រាននៅឡាវសក្រាននៅមីយ៉ាន់ម៉ាថាយើងអាចចូលជារួមគ្នាទេប៉ុន្តែដល់ទៅចូលឆ្នាំចូលឆ្នាំរៀងរៀងខ្លួនដែរចូលឆ្នាំរៀងរៀងខ្លួនក៏ប៉ុន្តែបើសិនតែដដើម ថាខ្មែរធ្វើអានឹងជារបស់ខ្មែរចុះបើថៃនៅក្នុងដែរឡាវក៏នៅក្នុងដែរម៉ាយម៉ាក៏នៅក្នុងដែរអាចនៅប្រទេសដទៃទៀតអាចនៅប្រទេសដទៃទៀតនេះគ្រាន់តែជាការលើកគឺកម្រិតខ្លួនផ្ដាច់ដើម្បីធ្វើការសម្របសម្រួលកុំឲ្យយើងមាន ចំនួនបញ្ហាដដើមខ្លួនប៉ុន្តែបញ្ហាខ្លះយើងមិនអាចនឹងបោះបង់ចោលទេ ឧទាហរណ៍រវំហត្ថរាអីជាដើមដែលយើងបានដាក់ឬក៏ចបៃដងមួយដែលយើងបានដាក់ចូលទៅក្នុងបពធររូបិយណាបុកតោជារបស់ខ្មែរយើងដាក់អាហ្នឹងគឺយើងមិនអាចទៅចុំជារួមទេប៉ុន្តែអាក្លាច់គុណនេះដោយសារវាចេះឥឡូវយើងទៅនឹកមើលប្រទេសកម្ពុជាយើងពិតជាធំធេងមែនបាទអតីតកាលក៏ប៉ុន្តែបន្តទៅប្រទេសនេះ មួយភាគបានស្ថិតនៅក្នុងទឹកដីវៀតវៀតណាមមួយភាគបានស្ថិតនៅក្នុងទឹកដីថៃរឿងនេះវាជារឿងពិតប្រទេសឡាវក៏ដូចគ្នាដែរមុននេះគឺភាគមកភាគរបស់ប្រទេសនៅឥសានរបស់ប្រទេសថៃគឺជាទឹកដីរបស់ឡាវអញ្ចឹងទេក្រោយពីខ្លាយទៅជាទឹកដីវាលោកឡំគ្នាអញ្ចឹងទៅវាក្បាលគ្នាណាស់ ប៉ុន្តែប្រភពដើមនៅទីណាយើងមានសាស័យក៏ប៉ុន្តែសភាពការវាបានវិវត្តប្រែប្រួលអញ្ចឹងយើងរកវិធីសម្របសម្រួលដើម្បីជៀសវាងនៅចំនួនដោយសារតែបញ្ហាទាក់ទងជាមួយវប្បធម៌នេះឯងហើយខ្ញុំសង្ឃឹមថាខាងសមាគមរបស់យើងនៅខេត្តនៅឡើយ ក៏នឹងពិចារណាពីបញ្ហានេះពួកខ្ញុំធ្លាប់បានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីប្រយុទ្ធច័ន្ទរចាពេលគាត់មកប្រជុំអាស៊ាននៅកម្ពុជាហើយពេលដែលខ្ញុំទស្សនកិច្ចនៅឲ្យឡាវត្រឡប់ទៅខ្ញុំក៏បានលើកបញ្ហានោះហើយខ្ញុំក៏បានពិគ្រោះជាមួយនឹងលោកប្រធានគូសាសនាថា UNESCO គេលើកទឹកចិត្តឲ្យធ្វើចុះរួមគ្នាកុំឲ្យចំនួនចុះរួមគ្នាចឹងទេប៉ុន្តែរបស់យើងមិននៅតែរបស់យើងវាអត់ចុះរួមហើយគឺ ទៅណារាយកទៅណាទេមកប្រទេសកម្ពុជាគឺតាមរបៀបកម្ពុជាទៅឈ្មោះខ្វាច់គុណកម្ពុជាដែលកន្លងទៅថៃបដិសេធមិនបញ្ជូនកីឡាករមកប្រកួតខ្វាច់គុណខ្មែរទេខ្វាច់គុណខ្មែរទេអញ្ចឹងបើយើងរកការសម្បងសម្បូរបានថ្ងៃក្រោយបាច់គុណនេះទៅចុះក្នុងបញ្ជីណាមួយរាប់ទាំងចូលទៅក្នុងក្របខ័ណ្ឌអូឡ িম্প ិក រួចហើយប៉ុន្តែថាបើស៊ីហ្គេមនៅកម្ពុជាមកប្រកួតនៅកម្ពុជាហើយថាក្បាច់គុណកម្ពុជាទៅប្រកួតនៅក្នុងប្រទេសថៃហៅថាក្បាច់គុណថៃហើយមួយថៃនោះទៅក្នុងប្រទេសឡាវហៅថាក្បាច់គុណឡាវចឹងទៅទៅប្រទេសម៉ៃម៉ាហៅថាក្បាច់គុណម៉ៃម៉ាចឹងទៅអានឹងតើអាចធ្វើបានទេនេះគឺជាការពិគ្រោះច្បាប់ ហើយច្បាស់ណាស់ថាមានអ្នកជឿខ្ញុំក៏ប៉ុន្តែអ្នកដែលជឿខ្ញុំប្រហែលជារកច្រោះចេញយើងមិនឃើញទេជួនកាលថាយើងខោនក្បាលដើម្បីទទួលយកនៅការចំណុះឬក៏សន្តិភាពក៏ប៉ុន្តែអ្នកត្រូវគិតថាតើប្រជាជាតិជិតខាងយើងគេសុខចិត្តទេគេព្រមទេគេក៏ជាប្រទេសមួយជាជាតិសាសន៍មួយ តើគេព្រមទេបើខ្លួនយើងក៏មិនព្រមគេក៏មិនព្រមដែរបើអញ្ចឹងវានៅតែតំណរហូតនឹងខ្ញុំចង់ប្រើវិធីសាស្ត្រទូតដើម្បីរួចចំណែកក្នុងការជំរុញវប្បធម៌តាមរយៈនៃការតំណាក់តំណងវប្បធម៌នេះគឺជំរុញតំណាក់តំណងខាងនយោបាយឡើងវិញនេះជាចំណុចដែលខ្ញុំសូមលើកជាមតិសម្រាប់ ការពិនិត្យស្រាវជ្រាវហើយលើកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌អាចចាប់ផ្ដើមធ្វើចលនាពិគ្រោះយោបល់ជាមួយនឹងចាស់ទុំក្នុងស្រុកផ្នែកពាក់ព័ន្ធក្នុងស្រុករបស់យើងតើមានអ្វីខ្លះដែលយើងអាចលើកជាគំនិតធ្វើតាមព្រោះមានការប្រជុំនៅក្នុងក្របខ័ណ្ឌ CRV ឬ CLV ដែរបងហើយនឹង ហិចមិនជាពិសេសនៅក្នុងក្របខ័ណ្ឌហិចមិនដែលមានកម្ពុជាមានឡាវមានម៉ាយ៉ាន់ម៉ាមានថៃហើយមានវៀតណាមប៉ុន្តែភាគច្រើនគឺពាក់ព័ន្ធជាមួយប្រទេសមួយដែលហៅថា CLMV នឹងប៉ុណ្ណឹងយើងអាចមានវិធីសាស្ត្រដើម្បីជួយដោះស្រាយបញ្ហាកុំឲ្យមើលមុខគ្នាមិនត្រង់ដោយសារតែរឿង ការដណ្ដើមជាកម្មសិទ្ធិការដណ្ដើមជាកម្មសិទ្ធិពុតហើយបងប្អូនយើងមានសិទ្ធិនឹងជួចាទៅលើរឿងនេះតែរឿងនេះក្រំតែជាការនិយាយទៅកាន់បងប្អូនជួនរួមជាតិឲ្យខ្លឹមខ្លែងអំពីបញ្ហានេះយើងនឹងមានការខាត់បងអ្វីទៅយកពីខៃត្រឡប់មកវិញតើខៃគេសុខចិត្តឲ្យទេគឺមិនសុខចិត្តឲ្យទេ ហើយបើថៃចង់យកពីយើងក៏យើងមិនព្រមឲ្យដែររឿងនឹងបើរឿងហ្នឹងគឺវាតល់ឆ្លោះទៅតល់ឆ្លោះមិនមែនគ្រាន់តែជាលំនៅឋានដ៏កក់ក្ដៅប៉ុណ្ណោះទេ តែជាទីកន្លែងដែលអាចសម្រាកលំហែរំសាយរាល់ទុក្ខកង្វល់អារម្មណ៍ស្មុគស្មាញបន្ទាប់ពីការនឿយហត់ពេញមួយថ្ងៃគឺជាទីឋានពោពេញដោយសេចក្តីសុខសុភមង្គលជានិរន្តរ៍